ហើយអ្វីដែលខ្ញុំខ្ញុំមើលឃើញមួយចុះបាទអ្វីដែលខ្ញុំមើលឃើញមួយដែលវាមិនតំណងនឹងគឺម៉ាក់ខ្វៃអឺបាទថ្ងៃនេះម៉ាក់ខ្វៃអឺខូចបាល់ច្រើនមែនទែនបាទឥឡូវជំហានដំបូងខ្ញុំនិយាយទៅមុនបាទគឺនិយាយម៉ាក់ខ្វៃអឺទៅមុនចុះម៉ាក់ខ្វៃអឺគឺគាត់ខូចបាល់ច្រើនមែនទែនមុនដែលគាត់ផ្លាត់ឲ្យ Leicester សុទ្ធបានមួយគ្រាប់ហ្នឹងគឺ គាត់ប៉ះបាល់អត់សូវតំណងនិយាយថាបើយើងចំថាលេងដូចផ្អើលផ្អើលលេងដូចបែកកម្មដ្ឋានអីចឹងណាបាទអឺបាទវីដេអូនេះបើខ្ញុំនិយាយទៅវាខ្លាំងខ្លាចតែបងប្អូនសែវយកទៅផុសយកទៅអីទៀតដូចថ្ងៃមុនចឹងណាបាទតែមិនអីទេបាទយកទៅផុសយកទៅអីចែកគ្នាមើលទៅតែកុំឲ្យតែផុសក្នុងរូបភាពអីវាមិនសូវល្អចឹងណាបាទ Mark Fire ដែលបងប្អូនហៅថាអាក្លោកហ្នឹងបាទ ខ្ញុំទៅ surprise យប់នឹងដែរដែលបងប្អូនដាក់ឈ្មោះ Mark Fire ថាអាឃ្លោកអត់ដែរដឹងថា Mark Fire បងប្អូនហៅអាឃ្លោកសោះបាទខ្ញុំហៅតែលបងក្បាលធំតែបងប្អូនដាក់ឈ្មោះ Mark Fire ថាថាអាឃ្លោកចឹងខ្ញុំសូមហៅថាអាឃ្លោកដែរចុះអឺខូចបាល់ច្រើនមែនតើបាទខូចបាល់ច្រើនមែនតើតាំងតែពីវគ្គទី1បាទ Man U មិនសុទ្ធបានមុនត្រូវអត់បងប្អូនមិននាំមុខ4ទៅ0មុនដោយ Greenwood បាទគាត់សុទ្ធចូលហើយដល់ពេល តាមស្មើមកវិញបងប្អូនណាសូតែតាមស្មើបាល់បច្ចេកទេសអីបាទគឺតាមស្មើបាល់គេថាបាល់លេងខូចពីប្រព័ន្ធការពារបាទហើយតែពិតខ្ញុំទប់អារម្មណ៍ចង់ឡាយទេតែបងប្អូនគាត់ចង់ឲ្យខ្ញុំឡាយហើយខ្ញុំក៏ចង់ឡាយខ្លះដែរបាទដើម្បីឲ្យវាធូរចិត្តខ្លះបានបងប្អូនឆ្លើយឆ្លងខមមិនរឿងមើលវីដេអូអីចឹងគឺឲ្យវាធូរចិត្តបងប្អូនក៏ធូរចិត្តខ្ញុំក៏ធូរចិត្តអញ្ចឹង តង់ទី1បើនិយាយគឺគេតាមស្មារតីសាតាអាឃ្លោកហ្នឹងបាទនិយាយខ្ញុំហៅអាឃ្លោកនេះហៅតាមបងប្អូនអរគ្នាណាបាទខ្ញុំហៅគាត់ម៉ាខ្វៃអឺទេបាទលបងក្បាលធំតែបងប្អូនយប់ហ្នឹងដល់ពេលគ្នាខូចបាល់ហៅអាឃ្លោកអញ្ចឹងខ្ញុំហៅអាឃ្លោកដែរទៅបាទអញ្ចឹងគឺម៉ាខ្វៃអឺនេះហើយបាទគាត់គាត់គាត់ខូចបាល់បាទគាត់ខូចបាល់ដល់ពេលខូចបាល់ទៅគឺឲ្យគេតាមស្មើបងប្អូនអរគ្នាហើយសួរថាអឺ តម្រង់លេងជប់មិញហ្នឹងគឺយ៉ាងណាបាទដូចខ្ញុំនិយាយយើងបន្ទោសគ្រូក៏អត់ក៏ក៏តែថាมันมันបន្ទោសគ្រូมันបន្ទោសកីឡាករมันបន្ទោសនរណាទាំងអស់ដល់ពេលអញ្ចឹងថាវាមកពីអីឲ្យប្រកាសវាមកពីអីប្រកាសនិយាយចំថាមកពីតម្រងចុះបើមកពីតម្រងតាមគ្រូគាត់រៀបចំទៀតហ៎បាទគ្រូគាត់រៀបចំ ចឹងក្បួន Man U លេងគឺ4 2 3 1ដែលជាក្បួនពិបាកលេងមែនទែនបាទហើយលោកអូឡេក៏យកមកលេងខណៈដែល Man U វិញវាប្រយុទ្ធទល់តែ4 2 3 1ហ្នឹងណាមួយអ្នកបញ្ចប់ទីនោះអត់សូវមានបាល់លេងទៀតបាទរ៉ូណាល់ដូគាត់មិនមែនអាយុទៅ27 28ដែលគាត់ត្រូវបញ្ចប់ទីច្បាស់ឯណាបាទគាត់36ហើយបាទឲ្យគាត់ទៅបញ្ចប់ទីម្នាក់ឯងនៅលើលេងមិននឹងកើតបាទខ្ញុំមិនមែនជាគ្រូបឹកដឹកនាំបាល់ទាត់អីទេប៉ុន្តែខ្ញុំគាត់តែឃើញមែនយូលេងកន្លងមកហ្នឹងគឺ វាពិតជាมันគួរកើតមានឡើងបាទมันគួរកើតមានឡើងហើយសួស្តីបាទបងប្អូនអរគ្នាដែលកំពុង view ក្រោយក្រោយបាទខ្ញុំមើល comment បងប្អូនទាំងអស់តែក៏មិនបានអានឡើងឡើងវិញទាំងអស់ដែរបាទ comment ខ្លះបានអាន comment ខ្លះបានអានតែមើលទាំងអស់បាទអញ្ចឹងអឺក្នុងនាមជា fan ដែលយើងតាមដានហើយយប់នេះបងប្អូនអរគ្នាដែលកាន់តែពិសេសទៀតគឺអឺ មេឃភ្លៀងគេហៅថាមេឃភ្លៀងត្រជាក់ត្រជាក់យើងគួរតែមើល menu ឈ្នះហើយយើងបានគេលក់ស្រួល10ភួយកក់ក្ដៅមានអាណាបាទគឺចាញ់ហើយមិនចាញ់ធម្មតាទេបាទគឺ4ទល់នឹង2ឥឡូវសួរដល់បងប្អូនអារម្មណ៍ចិត្តហ្នឹងយ៉ាងម៉េចអឺបាត់ Fred និយាយទៅរាល់ថ្ងៃខ្ញុំចិត្តតែបាញ់ Fred Lee ហ្នឹងបាញ់របានសោចទេបាទតាមពិតគឺ Fred មានគាត់ល្អនៅកដាលជួយដេញគាត់គាត់ស្ទើរការប៉ះស្ទើរការ ពិតពាំងយោមៀតទេបាទអត់កាវនីគាត់ទៅលេងនៅឡាទីនបាទជួបជាមួយជាតិពេលអញ្ចឹងគឺអត់មានអ្នកជួយរ៉ូណាល់ដូម៉ាសាល់ក៏បានលេងទៀតបាទហើយដល់ពេលប្រយុទ្ធខាងលើរ៉ូណាល់ដូលេង90នាទីស្លាប់ឆ្វេងមានសាន់ឆូខ្ញុំឲ្យបងប្អូនមើលអញ្ចឹងវិញនៅពេលដែលលេងឈុតជំរើសជាតិសាន់ឆូក៏ល្អរ៉ូណាល់ដូក៏ល្អអ្នកផ្សេងផ្សេងដែលគេទៅលេងជាមួយជាតិគេល្អ ប៉ុន្តែនៅពេលដែលការលេងច្បាច់ចូលគ្នា គឺលេងមិនល្អគេថាលេងមិនសង់តង់គ្នាបាទដែលធ្វើឲ្យការប្រកួតយប់មិញហ្នឹងគឺអាក្រក់មើលមែនតើបាទខ្ញុំគិតថាបងប្អូនមើលដល់ចប់90នាទីដូចគ្នាបាទអឺគ្រាន់តែថាអ្វីដែលយើងមើលនៅក្នុងការប្រកួតហ្នឹងគឺមើលមិនសบายចិត្តបាទទម្រង់របស់ Man U គាត់លេងពិបាកមើលមែនតើ ថាគ្រូគាត់រៀបតម្រង់នឹងវាល្អហើយគាត់ថាកីឡាករលេងត្រូវតាមតម្រង់ដែលគាត់បានរៀបចំហើយតែកីឡាករលេងមិនចូលគ្នាអានឹងតើមកពីអីបាទមកពីអីថាមកពីគ្រូគាត់ដាក់គាត់អីគាត់មានក្បួនមានយុទ្ធសាស្ត្រហើយបាទកីឡាករក៏គាត់មានបច្ចេកទេសមានអីមានអីដែរតែលេងមិនត្រូវគ្នា បាទដល់ពេលអញ្ចឹងស្បីតែដល់ដំណាក់កាលនេះយើងបន្ទោសគ្រូក៏អត់ត្រូវបន្ទោសកីឡាករក៏មិនត្រូវបន្ទោសអីក៏មិនត្រូវមិនដល់អត់ដល់បន្ទោស fan ណាបាទ ពិបាកចឹងទៀតហើយអឺអឺនិយាយទៅអត់ដឹងថាចំណុចអីមួយដែលយើងគួរលើកយកមកនិយាយពី Man U បើយើងមើលអ្នកចាំទី De Gea វិញបាទយើងមើលពី De Gea De Gea បាទគាត់ជួយបានច្រើនណាស់បាទស្ថិតិសង្គ្រោះបាល់របស់អឺ Man U ជាមួយនឹង Leicester គឺ Man U សុទ្ធតិចជាង Leicester ទេ Leicester សុទ្ធចំគោលដៅដល់ទៅ11ដងចូល4គ្រាប់អញ្ចឹងបានន័យថា De Gea save 7លើក7លើកបងប្អូនអរគ្នា De Gea save បានច្រើនមែនទែនតែនៅតែរបូតដល់ទៅ4គ្រាប់ទៀតមានអារម្មណ៍ថាទស្សនា Man U ឥឡូវគឺហត់មែនទែនហើយបងប្អូនសួរថាតើតម្រងរីចម្រើនរបស់ Man U ជំនាន់មុនតម្រងអីគេបាទគឺ4 4 2 បាទ442 442គឺជាតម្រងគេហៅថាតម្រងសេរីចាស់បាទ classic rule classic form បាទដែលអឺ Sir Alex គាត់តែងតែប្រើហើយតែងតែឈ្នះការប្រកួតដោយរជ្ជកាលរុងរឿងរបស់ Man U អញ្ចឹងតែអូឡេបាទគឺគាត់មានក្បួនយុទ្ធសាស្ត្ររបស់គាត់គាត់ចូលចិត្តលេងមែនតើបាទ4 2 3 1ហ្នឹងបាទ4 2បាទនៅតែខ្សែការពារ4បាទខ្សែបំរើ2ក្រោម3លើនិង1កណ្ដាលដល់ពេលអញ្ចឹងគឺ ប្រយុទ្ធអត់មានអនុភាពគាត់បញ្ចប់ទីបានរ៉ូណាល់ដូបាទប៉ុន្តែអត់មានអ្នក support គាត់លេអត់ត្រូវបាទរ៉ូណាល់ដូឈរមើលបាល់ច្រើនដងមែនទែនទោះបីជាការព្យាយាមប៉ះឲ្យទៅរ៉ូណាល់ដូសុទ្ធយ៉ាងណាក៏ដោយក៏រ៉ូណាល់ដូសុទ្ធលេងបានដូចមុនដែរហើយគាត់បានឱកាសម្ដងសុទ្ធចំកដៅអ្នកចាំទីជួយបានបាទហើយឥឡូវមកដល់ដំណាក់កាលនេះបើតាមមតិយោបល់បងប្អូនទាំងអស់គ្នាតើ menu គួរតែធ្វើអីមួយបាទគួរតែធ្វើអីមួយ ដែលបងប្អូនខមមិនវាច្រើនខ្វះអីគេខ្វះយុទ្ធសាស្ត្រខ្វះការលេងយល់ចិត្តស៊ីចង្វាក់គ្នាខ្វះបច្ចេកទេសអញ្ចឹងធ្វើមិនដូរគ្រូឥឡូវថាកលាករទិញមកហើយកលាករទិញមកហើយពេញជើងពេញអីខ្លាំងអស់ហើយបាទនៅខ្វះតែរោកដាល1គីឡូរោកដាលនឹងលេខតន់ត្រូវគ្នាតាមទីផ្សារដោះដូរកីឡាករខែមករាខ្ញុំទិញមកទៀតដូរគ្រូឥឡូវដល់បើសិនជាដូរគ្រូបាទដកអូលេចេញតើតើយកនរណាគេបាទមកមកជំនួសយកណាគេយកស៊ីតដាន់ ឬក៏យកគេកង់តេបាទតើពួកគាត់ទាំងពីរអ្នកហ្នឹងពិតជាអាចជួយមែនយូឲ្យឲ្យឲ្យឡើងតម្រង់ឈ្នះពៀនដែរឬក៏យ៉ាងណាដល់ពេលហ្នឹងគឺនិយាយត្រង់ខ្ញុំពេលនេះគឺកាំងបាទកាំងនិយាយអត់ចេញហ្មងបើថាបន្ទោសគ្រូ100%ដំបូងខ្ញុំធ្លាប់រីកគុណអូឡេបាទគាត់ពិតជាមួយថ្ងៃកាត់មួយថ្ងៃកោតែបើមើលទៅគឺអឺថាមួយថ្ងៃកាត់មួយថ្ងៃកោមែនចុះតែបើថាឲ្យបន្ទោសអូឡេ100%គឺមិនអាចទេបាទ មួយទៀតឥឡូវបងប្អូននិយាយថាលក់គេថាបាល់ business ទៅចុះបាទបាល់ business បាល់ business មែនបាទបាល់ business មែនរងថ្ងៃគឺសូម្បីតែពិភពលោកក៏ទទួលស្គាល់ដែរថា បាល់តបបច្ចុប្បន្នគឺជា business បាទគេធ្វើអីជារឿងរបស់គេប៉ុន្តែគេ business គេថាសំដែងឲ្យវាសម បាទតែ menu សំដែងវាធ្វើសមបំផុតឥឡូវប្រគល់នឹងត្រូវធ្វើចាញ់ចុះតែឲ្យតម្រងនឹងវាល្អមើលផងបាទកលាករឲ្យវាល្អផង តែអត់ទេបាទអូរ៉ូម៉ាត់ហាមែនយូធ្វើចៃ Leicester ឧទាហរណ៍ចាញ់តែតម្រងពិបាកមើលមែនទែនបាទហើយមិនមែនមកប្រកួតនឹងអីគឺសឹងតែប៉ះ Aston Villa ក៏ពិបាកមើលប៉ះ West Ham នឹងក៏ពិបាកមើលប៉ះ Villarreal ក៏ពិបាកមើលឈ្នះ Villarreal គឺឈ្នះបាល់សំឡាងមែនទែនបាទខ្ញុំលើកឧទាហរណ៍មួយចុះបាទ Liverpool នៅពេលដែលរជ្ជកាលគាត់ធ្លាក់ខ្លាំងដាក់លោកឃ្លបមកគាត់មានយុទ្ធសាស្ត្ររៀប3 4ឆ្នាំ លើកពៀនមកគាត់មែន តែអូឡេបាទមកច្រើនឆ្នាំហើយរៀបមិនទាន់ត្រូវទៀតថាដំបូងខ្វះលុយខ្វះអីហ្នឹងទិញមកហើយទិញមកហើយក៏មិនទាន់ត្រូវទៀតបាទពេលចឹងពិបាកដែរណាថាបន្ទោសអូឡេឬក៏បន្ទោសថ្នាក់ដឹកនាំដែលតម្លាក់លុយទិញកលាករថាមានលុយមានអីទិញកលាករហើយទិញមិនទាន់ត្រូវឬមួយក៏កលាករនៅក្នុងក្រុមលេងកាឡុកចង់ដូរគ្រូចេញបាទអាហ្នឹងក៏វាអាចដែរណា ជួនកាលដូចចំនួនក្លឹបមួយចំនួនធ្វើស៊ីគ្រូបាទលេងកោអីតិចទៅបាទប្រធានក្លឹបដកចោលដាក់គ្រូថ្មីមកលេងបានឡើងវិញឬមួយក៏មែនយូបាទចង់ទៅផ្លូវហ្នឹងបើថាទៅផ្លូវហ្នឹងមែនចប់ហើយបាទចប់ហើយនិយាយមែនអញ្ចឹងបានថាទោះបីជាការសំដែងក៏ដោយបាទគេថាគួរតែសំដែងឲ្យសមបាទបើចាញ់គឺវាមើលទៅក៏ល្អមើលមានបាល់បុកបាល់សម្រុកអីខ្លះដែរមែនយូសុបបានពីរគ្រាប់មែនប៉ុន្តែបើមើលទៅគឺខ្ញុំគិតថា ពីរគ្រាប់ហ្នឹងគឺជាគ្រាប់មួយដ៏តានតឹងបំផុតដែលធ្វើតែប៉ះ Leicester គឺអឺ Man U រកបានពីរគ្រាប់ដ៏ពិបាកបាទអឺបើសិនជាបន្តឲ្យលោកអូឡេដឹកនាំតើបងប្អូនស្ដាយអត់ឬក៏គិតថានៅតែចង់ឲ្យអូឡេដឹកនាំទៀតបើសម្រាប់ admin បច្ចុប្បន្នអត់អត់ដឹងថាគួរតែឲ្យអូឡេឬក៏គួរតែហៅក្រុមផ្សេងទេគ្រូផ្សេងមកទេតែពីមុន admin គិតចង់ដូរគ្រូដែរប៉ុន្តែដល់ពេលមើលក្បួនជុំវិញហើយគឺ ពេលខ្លះបន្ទោសអូឡេពិបាកដែរបាទពិបាកដែរបាក់បន្ទោសអូឡេមែនទែនអឺសិកដាន់បាទសិកដាន់បើគាត់មកគាត់ដឹកនាំក្របក្លឹបខ្លាំងដែលមានអឺគេថាកៅអីអឺរ៉ុបបាទក្នុងការលេងគាត់មិនមកក្លឹបដែលអត់មានកៅអីអឺរ៉ុបលេងទេអញ្ចឹងបើសិនតែមែនយូចង់បានគ្រូខ្លាំងខ្លាំងគ្រូណាក៏ដោយក៏គេចង់ដឹកនាំក្លឹបដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងពានរង្វាន់អឺរ៉ុបដែរ ចឹងចង់បានលោកកង់ទេក៏ដោយបើលោកស៊ីបដានក៏ដោយបើឬក៏គ្រូណាក៏ដោយគួរតែយើងប្រឹងខ្លួនឲ្យលេងចូលទៅក្នុងពានរង្វាន់អឺរ៉ុបសិនបាទទើបអឺគ្រូគេអាចមកទាំងកីឡាករក៏ដោយកីឡាករ world class គាត់អត់ចង់យកក្រុមណាដែលអត់មានពានអឺរ៉ុបលេងទេអញ្ចឹងគឺតតែក្លឹបនឹងមានការប្រកួតប្រជែងដែរទើបមានការនាំចូលកីឡាករល្អៗបានបាទអឺ សម្រាប់ខ្ញុំទេបាទខ្ញុំមិនមិនមិនថាអីទៅលើលោកអូឡេខ្លាំងពេកទេគ្រាន់តែថា បើមើលទៅអូឡេគឺគាត់ពិតជាស្ទើរក្បួនមែនបាទគាត់ពិតជាស្ទើរក្បួនមែនហេតុអីបានថាស្ទើរក្បួនបាទក្បួននៃការលេងរបស់អូឡេយើងមើលទៅ តាំងតែពីវគ្គទី1រហូតដល់វគ្គទី2អត់មានក្បួនណាមួយដែល ជាយុទ្ធសាស្ត្រដែលយើងមើលទៅឲ្យចំតាជាយុទ្ធសាស្ត្របាល់ទាត់លេងនៅលើទីលានគឺអត់មានតែម្ដងបាទគឺថា ឧមាថាឥឡូវមានក្បួន set piece បាទឬក៏មានក្បួនលេងតាមរយៈបាល់ counter attack ឬក៏ bus stop ឬក៏អីផ្សេងអញ្ចឹងទៅបាទខ្ញុំស្អីយល់ក្បួនបាល់ទាត់តាមចែកទេអស់ទេប៉ុន្តែឲ្យយើងមើលថាអូក្លឹបនេះគ្រូនេះបាទគឺគាត់មានក្បួនលេងចេះអញ្ចេះហើយមើលទៅគឺប្រិមិត្តគឺគាត់ចង់តាមដានអឺចង់មើលតាក់ភ្នែកតាក់អារម្មណ៍ចាប់ចិត្តអត់មានបាទអត់មានអញ្ចឹងហើយបានធ្វើឲ្យ ប្រិមិត្តមើលមែនយូម្ដងម្ដងរឿងថប់ដង្ហើមបាទរឿងពិបាកចិត្តរឿងអីហ្នឹងបាទអញ្ចឹងអឺអានេះជាការយល់ឃើញរបស់ខ្ញុំទេបាទសម្រាប់ការលេងរបស់ Man U រដូវកាលអឺ2021 2022ដែលអឺ Man U ចាប់ផ្ដើមលេងបាន8សប្ដាហ៍កន្លងមកអឺខ្ញុំនិយាយជារួមសរុបមកវិញបន្តិចតាំងពី Man U បាទមានការដូរគ្រូបាទយក Ole មកបាទ យកអូឡេមកគាត់រៀបចំក្រុមរៀបចំឲ្យយើងទៅខ្ញុំក៏ຕົកធ្លាប់ប្រាប់បងប្អូនឲ្យຕົកពេលឲ្យអូឡេបាទក្នុងការរៀបចំក្រុមបន្ទាប់មកអឺត្រូវការកីឡាករកីឡាករនៅក្នុង ក្រុមគឺអត់ទាន់ល្អត្រូវការទិញក៏ទិញមកទៀតដល់ថ្នាក់ទិញវ៉ាន់ដបេកមកអត់ប្រើទេ បាទទិញយកមកទុកចោលកជើងនៅអាចភេអញ្ចឹងទៅអត់លេងបាទអត់លេងអត់ឲ្យគ្នាលេងអត់អីអញ្ចឹងទៅ ទិញរ៉ូណាល់ដូទិញសាន់ឆូទិញប្រូណូទិញកាវ៉ានីទិញអីច្រើនមកអស់ហើយបាទគាត់ថាជាអឺក្រុមមួយដែលមានកីឡាករ world class ប្រជែងមួយគេមួយឯងបានតែជាក់ស្ដែងបាទការចាប់ផ្ដើមរដូវកាលនៅតែធ្វើមិនបានល្អទៀតក្បួននេះបើនិយាយទៅគឺក្លឹបមកគ្រូមួយចំនួនដែលគាត់មកក៏មិនគាត់ទៅប្រើកលាករនឹងប្រើក្បួនដែរតែគេមានយុទ្ធសាស្ត្រក្នុងការរៀបចំបវលទុកដាក់ទៅតាមបច្ចេកទេសរបស់គេអញ្ចឹងណាអញ្ចឹងហើយបាន បានមែនយូបាទយើងមើលពីទម្រង់របស់អូឡេបច្ចុប្បន្នគឺមិនទាន់គេថាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់គ្រប់ផ្នែកបាទទាំងការពារយើងមើលទៅការពារបាទអាក្លោកដែលបងប្អូនហៅអាក្លោកមកខ្វាយអឺនគឺមកខ្វាយអឺក៏មិនរជាចំជាអ្នកការពារដ៏ល្អដែរបាទអត់ទាន់ដូច Rio Ferdinand បាទជាមួយនឹង Neymar Chamat Dick ទេជំនាន់ពីរអ្នកគាត់ហ្នឹងគឺលេងកាចណាស់បាទ Rio Ferdinand ជាមួយនឹង Neymar Chamat Dick អឺ Neymar Chamat Dick បាទហើយអីទៀតអឺ ខ្សែបំរើកដាលចប់ហើយបាទមាន Fred មានអី Scott ហ្នឹងក៏គាត់មុំទាំដែរគាត់ថាកំទាំបទពិសោធន៍ពេញលេញល្អហើយមានបំរើប្រយុទ្ធល្អហើយបាទមាន Sancho Greenwood Rashford អីហ្នឹងបាទអឺ Bruno អីហ្នឹងប៉ុន្តែពួកគាត់មានតែលទ្ធភាពកីឡាលេងជាលក្ខណៈឯកតជនប៉ុន្តែបើលេងជាក្រុមលេងកើតខ្សែប្រយុទ្ធលើបាទមាន Cavani បាទមាន Ronaldo មាន Lingard មានអីចឹងទៅចាំដូរតែនៅតែលេងមិនត្រឹមត្រូវតាមក្បួនខ្នាតដែលយើងមើលថាឲ្យវាស៊ីចង្វាក់ ហ្នឹងគឺអត់ទាន់មានអឺប្រហែលជាអាចបាទបើសិនជាលោកអូឡេបាទគឺនាំនៅតែដឹកនាំបែបនេះខ្ញុំជឿជាក់ថាប្រិមិត្តមិនថានៅកម្ពុជាយើងទេបាទនៅនៅនៅដល់អង់គ្លេសឬក៏នៅ Worldwide ក៏គេមិនពេញចិត្តបាទនឹងការដឹកនាំរបស់អូឡេដែរបាទហើយបើសម្រាប់ថាបងប្អូនដែលជាប្រិមិត្ត Man U នៅតែពេញចិត្តទម្រង់នៃការដឹកនាំរបស់លោកអូឡេគឺខ្ញុំក៏អឺមិនថាអីទេបាទគឺ respect គាត់ន័យថាអ្វីដែលយើងចង់បានគឺការផ្លាស់ប្ដូរដើម្បីជួយក្រុមល្អទាំងអស់គ្នាបាទក្នុងនាមជាប្រិមិត្ត Man U ដូចគ្នាអញ្ចឹងអ្វីដែលខ្ញុំមើលឃើញគឺខ្ញុំមើលឃើញតម្រង់បាទគឺលេងមិនល្អតែម្ដងហើយការដឹកនាំរបស់អូឡេគឺអឺគេហៅថាអត់មានយុទ្ធសាស្ត្រអត់មានក្បួន ខ្នាតអីត្រឹមត្រូវថាតើលេងទៅគឺនឹងត្រូវរៀបចំទុកដាក់កីឡាករឲ្យមានទម្រង់ច្បាស់លាស់គឺអត់ទាន់មានដល់ពេលអញ្ចឹងបានអានេះសម្រាប់ការមើលឃើញរបស់ខ្ញុំតែសម្រាប់ប្រិមិត្ត Man U ដែលគាត់ជា man fan man u die hard fan ដែរគាត់ឃើញតម្រង់ផ្សេងផ្សេងពីយើងគឺជាការចេញយោបល់បាទម្នាក់តិចម្នាក់តិចហើយការប្រកួតដែលប៉ះជាមួយនឹង Leicester ចាញ់ហ្នឹងគឺខ្ញុំមើលឃើញអឺ Mark Fire និយាយទៅ Mark Fire មិនមែនតែប្រកួតនេះទេបាទមុនមុនក៏គាត់សាងកំហុសមកច្រើនដែរដូចជាការចាប់គ្នាឯងដូចជាការបិទគ្នាឯងដូចជាការបិទមិនល្អដូចជាការរបូតឱកាសឲ្យខ្សែប្រយុទ្ធគេសុទ្ធហ្នឹងគឺគាត់ ធ្លុយច្រើនណាស់បាទធ្លុយច្រើនណាស់អឺហើយតម្លៃខ្លួនគាត់មិនធម្មតាទេបាទ80លានបាទ80លានវ៉ារ៉ាន់នោះឈឺបាត់ហើយបាទកីឡាករថ្មីដែលចូលទៅលេងឲ្យបារាំងថ្ងៃ International Break របួសទៅក៏មិនបានចូលលេងលូកសបាទលេងទៅក៏របួសប្រហែលប្រកួតមុនទើបតែចូលលេងវិញបាន បាទមិនទាន់ fit 100%អញ្ចឹងទៅបាទហើយបាទមកខ្វៃអឺក៏គាត់របួសក៏អាចលេងបាន McVeigh បាទមុនលេងគឺ line up របស់គាត់អត់មានទេបាទគឺ Lindelof ត្រូវចាប់ដៃគូមួយ Rex Bailey ចុងក្រោយក៏មិនបានលេងទៀតបាទ Bailey អ្នកដែលលេងគឺអឺ McVeigh ទៅវិញចឹងហើយបាទអានេះសរុបខ្លីៗជូនបងប្អូនមកនឹងបាទមិនឡាយអីច្រើនទេបាទការបញ្ចេញកំហឹងបើនិយាយទៅវាអត់មានបញ្ចេញកំហឹងអីទេបាទបញ្ចេញយោបល់គាត់ថាអឺរៀងគាំងតិចដែរបាទខ្ញុំបាទរៀងគាំងតិចដែរបាទនៅពេលដែលឃើញតម្រង Man U លេងបាទនៅពេលនេះ អឺអត់ដឹងថាគួរតែនិយាយឲ្យសមរម្យទេបាទជាមួយនឹង Man U ក្រៅពេលខ្លះយើងចាញ់ទៅយើងមួម៉ៅទៅលើក្រុមដែលយើងគ្រប់គ្រងថាគួរតែលេងបានល្អតែលេងមិនបានល្អបាទអឺបាទអស់ហើយបាទអស់និយាយតែប៉ុណ្ណេះចប់ហើយបាទ Man U